ទុកចិត្តមិនជាប់ស្រីស្អាតងិនម៉ារ៉ាឌីដាក់ប៉ុន្មានម៉ាត់ទៅបេក្ខជនវិសាក្រោយអស់ឱកាសដណ្ដើមពានកាលពីរាត្រីថ្ងៃទី21ខែសីហាឆ្នាំ2022កន្លងទៅនេះកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី4បានបោះជំហាន ដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ហើយ។ ជាមួយការបង្ហាញសមត្ថភាពរបស់បេក្ខជនជើងខ្លាំងទាំង6រូបចុងក្រោយសុទ្ធតែ ទទួលបានការចាប់អារម្មណ៍និងការគាំទ្រខ្ពស់ដោយម្នាក់ម្នាក់ហាក់ដូចជា ខិតខំប្រឹងទាំងកម្លាំងកាយកម្លាំងចិត្តខាត់បងពេលវេលាខាត់បងថវិកាផ្ទាល់ខ្លួនអត់ងងុយអត់បានគេង មកប្រឡងយកអីវ៉ាន់មក សំពេញសំពងណាស់គ្រប់គ្នាតស៊ូណាស់ទំរំឈានមកដល់ចំណុចនេះវាមិនមែន ជាការងាយស្រួលនោះឡើយ។ យ៉ាងណាមិញក្រោយបង្ហាញសមត្ថភាពរួចគឺមាន តែបេក្ខជន4រូបប៉ុណ្ណោះមានដូចជាបេក្ខជនលឹមតិចម៉េងនាងដាវិនផលសូភិតិនិងសឹមច័ន្ទពន្លឺដែលអាច មានឱកាសចូលដល់វគ្គដាច់ប្រត់បានស្របគ្នានោះបេក្ខជន2រូបផ្សេងទៀតត្រូវបានអស់ឱកាសដោយសារសម្លេងបោះឆ្នោតរបស់មហាជនតិច ជាងគេ គឺមានបេក្ខជនណានវិសានិងកញ្ញាមាសនីតា បើទោះបីជាមិនបានចូលដល់វគ្គផ្ដាច់ប្រត់ក្តីប៉ុន្តែបេក្ខជនណានវិសាលនិងកញ្ញាមាសនីតា នៅតែទទួលបានការគ្រប់គ្រងស្រឡាញ់និងលើកទឹកចិត្តយ៉ាងច្រើនពីសំណាក់មហាជនមិនធម្មតានោះទេជាក់ស្ដែងអ្វីដែលធ្វើឲ្យអ្នកទាំងអស់គ្នារំភើបទៅវិញនោះបន្ទាប់ពីបានឃើញបេក្ខជនរូបនេះបានធ្លាក់ពីកម្មវិធីមិនអាចទៅកាន់វគ្គបន្តបាន ស្រាប់តែបបោកកញ្ញាមានរូបសម្រស់ស្រស់ស្អាត មានភាពលេចធ្លោល្បីល្បាញទទួលបានការគ្រប់គ្រងយ៉ាងច្រើនសន្ធឹកសន្ធាប់នោះគឺកញ្ញាងិនម៉ារ៉ាឌីដែលជា Miss Universe Cambodia 2021បានបង្ហោះរូបមួយសន្លឹកដោយបានភ្ជាប់ជាមួយនឹងសារប៉ុន្មានម៉ាត់ទៅកាន់បេក្ខជនណានវិសាលបែបនេះថាបងវិសាលមកដល់វគ្គនេះគឺអស្ចារ្យណាស់ហើយយប់មិញធ្វើបានល្អខ្លាំងជាងសប្តាហ៍មុនមុនទៀតប្អូនសូមជូនពរបងឲ្យជោគជ័យលើវិថីមួយនេះ ក្រោយពីបានឮកញ្ញាងិនម៉ារ៉ាឌីនិយាយដូចនេះហើយ មិនទុកចាំយូរបេក្ខជនណានវិសាក៏បានចូលទៅតបវិញថាអរគុណណាស់ប្អូនស្រី បងស្រឡាញ់ប្អូនស្រីរបស់បងខ្លាំងទន្ទឹមនឹងនោះផងដែរក៏មានអ្នកចូលទៅខមមិនលើកទឹកចិត្តប្រងព្រាតថាប៉ុន្តែការពិតនៅតែជាការពិត ការប្រកួតតែងតែមានចាញ់និងឈ្នះបើមិនយើងគឺគេជាអ្នកឈ្នះវិសាតស៊ូបាន មកដល់ពេលនេះគឺពូកែហើយ មនុស្សរាប់ពាន់នាក់មិនបានដល់វគ្គនេះផង ខូចចិត្តបាន តែកុំផ្ដោតទៅលើវាខ្លាំងពេកអ្វីអ្វីល្អល្អនៅចាំពិសាច្រើនណាស់ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ